នមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថរតនតយស្សៈទូលព្រះបង្គំខ្ញុំព្រះករុណាសូម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 អាត្មាភាពសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទដែល អង្គុយត្រង់ត្រាប់ស្ដាប់ព្រះធម៌ទេសនា ក្នុងវេលាឱកាសនេះនឹងសូមចម្រើនពររាប់អានចំពោះលោកអាចារ្យគ្រប់រូបដែលបានអញ្ជើញមកចូលរួមដើម្បីអបស្ទប់ក្នុង កិច្ចកម្មវិធីបននេះនឹងមួយអន្លើសូមចម្រើនពរដល់ អិសរាធិបតីសម័យដើមទៀនប្រធានដើមបននិងក្រុមគ្រួសារទាំងមូលសូមទទួលការរាប់អានពីអាត្មាភាពដោយចិត្តស្មោះស្ម័គ្រនិងសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទដែលតែងតែនិយមតាមដានស្ដាប់សំឡេងព្រះធម៌តាមរយៈប៉ុស្តិ៍វិទ្យុជារៀងរាល់ពេលវេលា និងជារឿងរាល់ថ្ងៃ ដោយសេចក្តីរាប់អាន អំពីអង្គខ្ញុំបកករណាអាត្មាភាពអិតោបរាំងមយ៉ាងធម្មទេសនាំងទេសេសាមិបន្តបន្តចប់ពីការតាំងបទនមស្ការ មានមកប្រមាណប៉ុណ្ណេះអាត្មាភាពក៏ តម្រូវត្រូវពេលវេលា តាមការរតនារបស់ ធានាធិបតី ដើម្បី ចូលរួម ក្នុងការសម្ដែងព្រះធម៌ទេសនាដើម្បីចែកជូនញាតិញោមពុទ្ធបរិស័ទមួយលើអិសរាធិបតី សម័យដើមទានប្រធានដើមបនដើម្បីជាកិច្ចតបស្នងឆ្លងសទ្ធារបស់អស់លោក ដែលកំពុងតែបំពេញនិងប្រព្រឹត្តធ្វើនៅក្នុងថ្ងៃនេះ ដែលមានលោកពូអ្នកមីងព្រមទាំងបងប្អូនទាំងអស់បាន ធ្វើ នៅបុណ្យតខេណានុបទានគម្រប់ខួប7ថ្ងៃដើម្បីឧទ្ទិសនៅកុសលផលបុណ្យទាំងឡាយនេះជូនចំពោះកូនប្រុសសុគាដែលបានធ្វើកាលកិរិយាទៅ ដោយឧបតវៈហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់ រយៈពេល7ថ្ងៃហើយហ្នឹងហើយអញ្ចឹងមានការសោកស្ដាយមានការស្រណោះអឡោះអាល័យអាណិតអសូរក៏បានធ្វើបន់មួយអន្លើដោយបន់តក្កិណានុបទានគម្រប់7ថ្ងៃជូនចំពោះកូនប្រុសសុគា ដែលស្ថិតនៅភូមិក្រាំងតាចរឃុំរុងរឿងស្រុកថ្ពងខេត្តកំពង់ស្ពឺ ហើយកុំឲ្យខាតពេលវេលាយូរអាមាភាពក៏នឹងលើក នៅព្រះធម៌យក មកសម្ដែងចែកជូនញាតិញោមពុទ្ធបរិស័ទតែម្ដងយល់ទៅតាម កាលនិងពេលវេលា ក្នុងគណៈពេលនេះហើយមើលទៅមេឃក៏ កំពុងតែអាប់អួរទោទឹមរកកលចង់ភ្លៀងណាប្រហែលជាទេសបានប្រមាណហ្នឹងភ្លៀងមកហ្នឹងធំបរោះប៉ុណ្ណាហ្នឹងក៏រត់ជន់ជើង គ្នាដែរបើភ្លៀងមកណាញោមហ្នឹងហើយអញ្ចឹងបានប្រមាណប៉ុណ្ណឹងទៅព្រោះអាចារ្យលេងមួយខ្សែអំបញ្ញមិញហ្នឹងស្មូតមួយខ្សែធំហ្នឹងមិញវឿនសកាអឺឈ្មោះវឿនសកាណាហ្នឹងហើយ វឿនសុគាហើយអាយុប្រមាណស្លាប់30គុតណោះហ្នឹងហើយ30គុតស្លាប់បាត់មិនទាន់បានដោះគ្រោះផងហ្នឹងហើយនឹងថាមកពីគ្រោះទៀតណាបើសិនជាបើសិនជារាប់ដៃរាប់ជើងទៅ ត្រូវលើគ្រោះទៀតឡាអាត្មាចេះថាអាត្មាចេះរាប់ដៃរាប់ជើងអីទេ បើអត់មានគ្រោះទេ ថ្នល់ជាតិទេណាញោម ហ្នឹងហើយពេលដែលស្លាប់ហ្នឹងលើថ្នល់ជាតិទេណាអត់មានគ្រោះទេណាហ្នឹងហើយបើយើងគិតទៅលើហ្នឹងហើយភាពចាក់ស្ដែងដែលបានជួបហ្នឹងគឺគ្រោះថ្នាក់ចរាចរណ៍ណែគ្រោះដែរតែគ្រោះថ្នាក់ចរាចរណ៍ក៏បង្កឲ្យគាត់បានស្លាប់បាត់បង់ជីវិតទៅ ហ្នឹងណាបពៈបរោះយើងក៏ដូចជាដូនតា អ្នកកាន់នៅព្រហ្មញ្ញសាសនាគាត់ថាអាយុគុតអីចឹងគឺគ្រោះហើយដល់ពេលព្រះពុទ្ធសាសនាព្រះអង្គសម្ដែងថាជីវិតមិនទៀងនឹងកើតចាស់ឈឺស្លាប់ឬក៏ស្លាប់ដោយហេតុផ្សេងផ្សេងកើតពីការអស់បុណ្យការអស់អាយុ កម្មចូលមកកាត់ផ្ដាច់អស់ទាំងបុណ្យអស់ទាំងអាយុអញ្ចឹងទៅហើយមួយវិញទៀតកើតមកអំពីការធ្វើប្រហែនិងបមាទោមជ្ឈនុបទាំងកាលណាដែលមាននៅសេចក្តី ប្រមាទក៏ក៏ឈ្មោះថាស្លាប់ដែរនឹងប្រមាទនៅក្នុងទីនេះសំដៅទៅលើការធ្វើប្រហែមិនប្រមាទថៈប្រមាទថៈប្រែថាការមើលងាយ មើលថោកបន្តោសបង្អាប់ ហើយដល់ទៅពេលប្រមាទដែលព្រះអង្គសម្ដែងប្រមាទតាកប្រែមកថាការធ្វេសប្រហែសហ្នឹងហើយអញ្ចឹងសេចក្តីស្លាប់ក៏កើតមានព្រោះតែការធ្វេសប្រហែសដែរកាលណាដែលយើងបាត់បង់នៅសតិព្រោះប្រមាទហ្នឹងអង្គធម៌ព្រះអភិធម្មពោលថាបានដល់នឹងសតិនឹងហើយបានដល់ការផ្លិចសតិអីចឹងទៅកាលណាដែលយើងផ្លិចសតិ វាស្មើនឹងយើងភ្លេចខ្លួននឹងបើស្លាប់សតិស្មើនឹងស្លាប់ជីវិតដែរនឹងអញ្ចឹងអានឹងយើងគ្រាន់តែ លើកឡើងអញ្ចឹងទៅដើម្បីផ្ដាយ ផ្ដាំដល់ជនគ្រប់រូបដែលនៅមានជីវិតនឹងក៏គួរតែយកនៅសតិនិងសម្បជញ្ញៈក្រើនរំលឹកដាស់តឿនខ្លួនឯងក្នុងការរស់នៅ មិនថាធ្វើកិច្ចការអី ឬក៏ធ្វើដំណើរក្តីហ្នឹងត្រូវយកសតិទៅជាមួយគំធ្វេសគំប្រហែសគំស្រវឹងជាមួយនឹងជំនាញទៅគំស្រវឹងជាមួយនឹងការស្ទាត់នឹងថាខ្លួនឯងនឹងប្រកាសពជាក្នុងជំនាញអស់ទាំងនោះទៅក៏ធ្វើឲ្យខ្លួនឯងអាចមួយរំពេចភ្លៀងផ្្លាត់បង្កគ្រោះថ្នាក់ដោយប្អូននាងវឿនសុគានឹងអញ្ចឹងធម្មតាយុវវ័យឬក៏ ពេលខ្លះហ្នឹងចេញមកពីការទទួលទានជួបមិត្តភ័ក្តិអីក៏មានអញ្ចឹងទៅ អ្នកខ្លះទៀតហ្នឹងចេញពីធ្វើការហ្នឹងអស់កម្លាំងពេកវិលមុខខ្យល់ឆក់អញ្ចឹងក៏ទុនដៃទុនជើងមួយផ្លែតភ្លាមហ្នឹងក៏បង្កការស្លាប់អាហ្នឹងវាមានវាមានខុសខុសគ្នាអញ្ចឹង នេះចម្រើនពរញាតិញោមពុទ្ធបរិស័ទបងប្អូនកូនចៅទាំងអស់ដែល រស់នៅនេះក៏ត្រូវតែមានសតិនិងទៅជាមួយផងដែរស្រឡាញ់អាយុជីវិតស្រឡាញ់ក្រុមគ្រួសារស្រឡាញ់បងស្រឡាញ់ប្អូននឹងជាពិសេសនឹងគឺខ្លួនឯងនឹងតែម្ដងនឹងគឺខ្លួនឯងនឹងគ្រប់គ្រងអារម្មណ៍គ្រប់គ្រងស្មារតី នឹងឲ្យបានល្អទៅទៅយើងរក្សាបាននៅសេចក្តីសុខសុវត្ថិភាពទាំងខ្លួនឯងទាំងអ្នកដទៃនឹងហើយការដែលបានកើតមកហ្នឹងវាមិនមែនបានមកដោយងាយងាយអីហើយការដែលបានមកកើតជាមនុស្សហ្នឹងវាមិនមែនជាការស្រួលអីយើងសន្សើរសន្សំបុណ្យយើងប្រឹងប្រែងមកជាយូរណាស់ហើយតម្រាំបានកើតមកជាមនុស្សហ្នឹង ហើយដល់ពេលបានកើតមកជាមនុស្សហើយនឹងយើងអត់ចេះថែទាំខ្លួនឯងអត់ចេះស្រឡាញ់សុខភាពខ្លួនឯងនឹងអត់ចេះផ្គត់ផ្គង់ឲ្យខ្លួនឯងបានសុខទេ យើងទៅរកអ្នកណាឲ្យមកផ្គត់ផ្គង់មកឲ្យរស់នៅសន្សំសុខជំនួសយើង បាននោះចឹងមានតែយើងខ្លួនឯងនឹង ពពុទ្ធព្រះអង្គសរសើរណាអ្នកដែលបានធ្វើបន់ទុកពីកាលមុនហើយហើយបានឧបដឹកឧបធិកើតឡើង មក មាន អវយវៈគ្រប់គ្រាន់មានដៃមានជើងល្អហ្នឹងពពុទ្ធព្រះអង្គសម្ដែងពពេចកតបញ្ញតាភាពជាអ្នកបានធ្វើបន់ទុកពីកាលមុនមកហ្នឹងគឺហ្នឹងគឺជាការល្អណាស់ហ្នឹងគឺជាការល្អណាស់តែបើសិនជាយើងបាន កើតមកជាមនុស្សដោយអំណាចនៃបុណ្យដ៏ល្អអញ្ចឹងហើយហ្នឹងយើងត្រូវធ្វើយ៉ាងម៉េចនឹងឲ្យខ្លួនឯងហ្នឹងល្អដូចជាកំណើតដែលយើងបានហ្នឹងនឹងពពុទ្ធព្រះអង្គសម្ដែងថាសម្បត្តិដែលរកបានដោយកម្រហ្នឹងមាន6នឹងទី1ហ្នឹងគឺកតិសម្បត្តិការដែលបានមកកើតជាមនុស្សហ្នឹងហើយការដែលបានមកកើតជាមនុស្សហ្នឹងគឺជាការកម្រហ៎ នឹងតែដល់ទៅពេលយើងបាននេះតែបើយើងបានទៅវាអស់ចាណាស់ហើយចំណុចទី2នោះគឺការលៈសម្បត្តិគឺការដែលបានមកកើតតាន់ពុទ្ធសាសនា មាន ពាក្យទូនមាន ព្រានប្រដៅបើមាន ពាក្យទូនមាន ព្រានប្រដៅរបស់ពុទ្ធនឹងនឹងបានមានសាសនា សម្រាប់គោរពសម្រាប់ ដើរតាមប្រតិបត្តិនឹងផងវានៅតែមានការឆ្កំឆ្កងចុះតម្រំអត់មានសាសនាទៀតនឹងក្រិតក្រមគោរពបទដ្ឋានវិន័យតែយ៉ាងយ៉ាងណាទៅតែសំណាងហើយយើងមានអវាទយើងមានការព្រៀនប្រដៅនឹងទប់ស្កាត់ខ្លះផងបើសិនជាអត់មានសាសនានឹងអត់មានពាក្យព្រៀនប្រដៅមិនដឹងថាទៅយ៉ាងណាយ៉ាងណីហើយទេ ហ្នឹងហើយទី3ហ្នឹងគឺបតិស័កសម្បត្តិការដែលបានរស់នៅ ក្នុងប្រទេស ដែលមានពុទ្ធសាសនា ឬក៏ប្រទេសដ៏ប្រសើរនឹងប្រទេសដ៏ប្រសើរហ្នឹងគឺត្រង់ចង់និយាយថាប្រទេសដែលអស់ទៅដោយសង្គ្រាមហើយ វាសុខសន្តិភាពហើយនឹងមានការអភិវឌ្ឍរស់នៅ មានការងារមានអ្វីអ្វីទាំងអស់សម្រាប់ ឲ្យយើងរស់នៅ បានយ៉ាងសុខសប្បាយនឹងក៏ប៉ុន្តែយើងតើមិនចេះរស់នៅក្នុងប្រទេសមួយហ្នឹងយើងតើមិនចេះកសាងខ្លួន យើងតើមិនចេះសន្សំពូជគឺសេចក្តីសុខឲ្យខ្លួនឯងតែដល់ពេលយើង បានកើតវានៅ ក្នុងប្រទេសហ្នឹងក៏វាសុខសប្បាយហើយមិនថាអ្នករស់នៅ ក្នុងប្រទេសណាប្រទេសថៃបារាំង និងអង់គ្លេសអីជាដើមប្រទេសផ្សេងផ្សេងក៏ដោយឲ្យតែមានការអភិវឌ្ឍល្អប្រសើរហើយតែវាវាអាស្រ័យទៅលើខ្លួនឯងនឹងចេះរស់នៅក្នុងប្រទេសនឹងដែរឬអត់នឹងមិនមែនបានរស់នៅក្នុងប្រទេសនឹងហើយយើងនឹងមិនប្រឹងមិនប្រែងចេះតែណាធ្វើអ្វីអ្វីតាមចិត្តតាមចំណង់របស់ខ្លួនឯងវាបង្កណាគ្រោះភ័យអីចឹង ហើយចំណុចទី4ហ្នឹងគឺកលសម្បត្តិបានកើតក្នុងត្រកូលនឹងកើតក្នុងត្រកូលនឹងល្អនឹងកើតក្នុងត្រកូលមានឪពុកម្ដាយអត់កំព្រីអត់កំព្រាអត់កំសត់អត់លំបាកមានទ្រព្យមានធនមានការផ្គត់ផ្គង់ការមើលថែពីឪពុកពីម្ដាយហើយនៅក្នុងវងតកូលមួយដែលមិនលំបាកសំលមមអាចរស់នៅបាននឹងជាការសំណាងណា អ្នកខ្លះគេមិនបានផងរកតែព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកបំណុលវ័នកនឹងដេកក៏មិនគ្រប់គ្រាន់នឹងរសាប់រសល់ខ្វល់ចិត្តណាស់តែ យើងបានមកកើតក្នុងត្រកូលខ្លះអ្នកខ្លះគេមានត្រកូលនឹងល្អគង់ពោះប្រសើរនឹងពុទ្ធព្រះអង្គថាក្រដែរ នឹងក្រដែរតែដល់ពេលយើងបានហ្នឹងវាសំណាង អ្នកដែលដែលកើតមកហើយក្រហ្នឹងវាអត់សំណាងទេអាហ្នឹងអាហ្នឹងអត់សំណាងទេណាតែដល់ពេលអ្នកកើតមកមានតកូលល្អមានទ្រព្យសម្បត្តិមានការរស់នៅនឹងក៏វាប្រសើរអាហ្នឹងសម្បត្តិហ្នឹងបានដោយក្រតែយើងបាន នៅញោមយើងបាននៅណាយើងទាំងអស់គ្នាបានកើតក្នុងត្រកូលល្អនៅញោមណែមិនសូវល្អប៉ុន្មានទេវាត្រង់ខ្វះមុខខ្វះក្រោយដែរហ្នឹងណាណ៎ ហ្នឹងហើយខ្វះមុខខ្វះក្រោយអញ្ចឹងយើង បានដែរតែវាមិនសូវល្អនឹងហើយមួយទៀតហ្នឹងគឺឧបតិសម្បត្តិយើង បានកើតមកជាមនុស្សល្អពេកហើយទោះតែយើងណែយើងអត់កយើងអត់ថ្លាំងយើងអត់ខ្វាក់យើងអត់ខ្វិនល្អសំរូបល្អសំរៀងមានណាភ្នែកតិចច្រមុះ រូបរាងមិនធាត់ពេកមិនខ្មៅពេកមិនស្គមពេកមិនខ្ពស់ពេកហើយក៏មិនទឿពេកដែរប៉ុណ្ណឹងល្មមវាសំរុំល្អអញ្ចឹងហ្នឹងហើយដែល សម្បត្តិដែលយើងបានហើយខ្លះមកក៏ហ្នឹងហើយយកថ្លង់យកយកយកខ្វិនមកជាមួយផងហ្នឹងហើយក៏មាន ខ្វះអីផ្សេងផ្សេងទៀតឆែបមុខឆែបមាត់អីអញ្ចឹង តែដល់ពេលយើងបានមកដៃពីរជើងពីរអវយវៈគ្រប់គ្រាន់ល្អមាត់និយាយបានតិចក៏ស្ដាប់បានភ្នែកក៏មើលបានច្រមុះមានហ្នឹងល្អអាក្របន្តិចក៏មិនអីដែរតែមានដៃមានជើងព្យាយាមធ្វើទៅណោះញោមណោះហ្នឹងហើយហើយចំណុចទី6នោះគឺតថេសម្បត្តិតថេសម្បត្តិហ្នឹងគឺយើងបានមកជាមនុស្សឆ្លាត មាន បញ្ញាមានទិដ្ឋិមិនល្ងងពេកទេអះបើយើងមិនបាន ធ្វើជាឯកអាដាមលោកជំទាវអ្នកអុកញ៉ាទេឲ្យតែឆ្លាតបកែខាងដេទៅបានប្រាក់ខែដែរណាញោមហ្នឹងហើយតែបើថាយកអាល្ងងមកទេគឺស្អីក៏អត់ដែរព្រឹក1លីត្រថ្ងៃ1លីត្រល្ងាច1លីត្រឡោះហើយគិតវាអត់ឃើញណាញោមវិចកវលវិចកវលព្រឹកឡើង1លីត្រនឹងវិចកវលវិចកវលថ្ងៃ1លីត្រ វិចកវលវិចកវលល្ងាចឡើងមួយលីត្រហ្នឹងហើយមួយលីត្រចុះមួយលីត្រឡើង ផ្លូវបែកជា4ជា5ចូលឡានភ្លក់បត់កកកវេះងាប់បាត់ឃើញទេហើយគេសរសើរទេខ្ញុំគេសរសើរទេហ្នឹងហើយអត់ទេតែដល់ពេលយើងនេះមកជាមួយនឹងការឆ្លាតការចេះការដឹងដឹងខុសដឹងត្រូវដឹងគុណដឹងទោសដឹងបុណ្យដឹងបាបដឹងអ្វីអ្វីដែលគួរធ្វើនិងអ្វីមិនគួរធ្វើ អាហ្នឹងយើងដឹងសពគ្រប់អញ្ចឹងអញ្ចឹងការដែលបានមកហ្នឹងគឺជាបានសម្បត្តិដ៏ប្រសើរមនុស្សយើងទោះជាមានទ្រព្យទោះជាមាន អតកូលខ្ពងខ្ពស់ប៉ុណ្ណាក៏ដោយតែបើយកអាលងងមកតាមច្បាស់ជា ថ្ងៃក្រោយហ្នឹងកិច្ចបំផុតពីវិនិច្ឆ័យទេអញ្ចឹងពុទ្ធព្រះអង្គសម្ដែងថា ការដែលបានសម្បត្តិបញ្ញាហ្នឹងគឺការរស់នៅដ៏ប្រសើរហ្នឹងហើយបញ្ញាវឹងជីវតមហុសេដ្ឋังនោះ ការរស់នៅដោយបញ្ញាទៅការរស់នៅដល់ប្រសើរនឹងពន្លឺភ្លើងទៀនពន្លឺអកេសនីពន្លឺអ្វីផ្សេងផ្សេងក្នុងលោកនេះ សំបីតែព្រះច័ន្ទរាប់ទាំងព្រះអាទិត្យផងនឹងក៏មិនស្មើនឹងបញ្ញាដែរណដ្ឋិបញ្ញាសមាអាភាពន្លឺអ្វីស្មើដោយបញ្ញានឹងមិនមានទេព្រះអាទិត្យមានព្រះច័ន្ទមានក៏ប៉ុន្តែបើយើងល្ងិតយើងល្ងង ហ្នឹងហើយវាបិទបាំងដោយអវិជ្ជាហើយហ្នឹងទោះជាព្រះអាទិត្យបើកឡាត់ទៅធ្វើអីក៏មិនកើតដែរមែនទេញោមមែនទេហ្នឹងហើយអូអាអាល្ងងចូលមកហើយស្អីក៏ធ្វើអត់កើតដែរអើកូនណាតើធ្វើនេះតិចទៅក្តៅវ៉ាទៅមិនកើតចាំតិចតិចទៅអត់ដល់ចាំតិចមេឃភ្លៀងក្រឹបមក អើអើយម៉ែអើយភ្លៀងមកបាត់ហើយធ្វើមិនកើតបន្ទោសមកពីភ្លៀងអាក្តៅថាក្តៅពេកហើយដល់ពេលភ្លៀងបន្ទោសថាភ្លៀងហើយចាំស្អែកហើយដល់ស្អែកឡើងទឹកសើមច្រើនណាទៅមិនកើតអត់រហូតមែនទេញោមហើយតែដល់ពេលអ្នកឆ្លាតអត់ខ្វល់ទេនឹងគេធ្វើម៉េចបានយើងក៏ធ្វើអញ្ចឹងបានធម្មតាមេឃវាត្រូវក្តៅនឹងតែវាក្តៅវាត្រូវភ្លៀងក៏វាភ្លៀងជាធម្មតាអញ្ចឹង តែយើងមានអញ្ចឹងឯណាណាញោមណហ្នឹងបើភ្លៀងធ្វើកំកើតក្តៅក៏ធ្វើកំកើតតែបើឲ្យវាយបាល់មកម៉ោង1ម៉ោង2ថ្ងៃត្រង់ហ្នឹងដោះអាវខ្មៅឲ្យទិលដូចកបីឃ្លីអញ្ចឹង អាចលេងបានណាញោមណមែនទេហ្នឹងហ่าធ្វើកិច្ចការអីរំច្រៀងហូកអញ្ជ្រាវហ្នឹងបានអញ្ចឹងបាន បុរាណលោកបានពោលថារស់នៅអត់បញ្ញារស់នៅធ្វើអីរស់ឲ្យតែគេស្អប់នឹងព្រោះមនុស្សកាលណាដែលល្ងងរស់នៅឲ្យគេស្អប់ស្អប់ម៉េចវាធ្វើរឿងអត់ល្អវាច្រើនចឹងបានបុរាណលោកបានពោលថាកុំស្លាប់ដោយពស់គំរោះដោយកង្កែបញោមអើយញោមដែលលឺដែរពាក្យហ្នឹង កុំស្លាប់ដោយពស់កុំរស់ដោយកង្កែបខ្ញុំស្គាល់ពស់ហើយតែអត់ស្គាល់ទេណពស់ពស់ជាប្រភេទសត្វដែលអត់មានជើងហ្នឹងហើយមានមាត់ហើយអណ្ដាតវាមានប៉ុន្មានអណ្ដាតមាន2ផ្លែមផ្លែមផ្លែមផ្លែមអណ្ដាតវាជាពីមហ្នឹងហើយហើយខ្ញុំស្រឡាញ់ពស់ដែរ ណាឥឡូវឆ្លើយតាមត្រង់ស្រឡាញ់ពស់ហើយយើងទាំងអស់គ្នាហ្នឹងហ្នឹងហើយមានពស់វែកវែកអានាមវែកដបោកវែកកបីស្រឡាញ់ទេអេកបីគេយកមកប្រើឲ្យចោះពស់វែកកបីហ្នឹងយកប្រើកើតទេហ្នឹងហើយពស់ថ្លាន់ពស់ផលិតពស់អីចោះពស់ផលិត ស្រឡាញ់ទេពស់ផលិតអេអត់ថាពស់ទោះថាវាអត់វាអត់ចឹកវាអត់សម្លាប់ក៏ ក៏ក៏ដូចទង្ខ្លាចដែរពស់ណាញោមហ្នឹងហើយអញ្ចឹងពស់មួយអត់មានណាស្រឡាញ់ទេហើយចុះបើសិនជាបើអត់ស្រឡាញ់អញ្ចឹងហើយចុះបើសិនតែឃើញពស់ស្លាប់ញោមអាណិតឬក៏ញោមញោមអភាកច្រើនហ្នឹងដូចមិនសូវអាណិតទេណោះញោមណោះវាច្រើនថាអើឯងងាប់វាសំហើយប៊ីបើមុនហ្នឹងឯងមិនតាន់ងាប់អញដើមហ្នឹងឯងចឹកអញបាត់ អឺងាប់ទៅល្អហើយសាធុងាប់ស្រឡះអត់មានអ្នកណាថាអេអឺបើសិនជាហែងនៅរស់វិញអញដាក់កបោបយកផ្ញើចៅអញឲ្យវាលេងអត់ចឹងទេមានតែអើឲ្យងាប់ទៅចឹងចោះនឹងឲ្យងាប់ចឹងគេគេស្អប់គេខ្ពើម គេបន់គេសាធុគេអឲ្យតែងាប់គេអឲ្យតែវិនិច្ឆ័យទៅទេ មនុស្សបែបហ្នឹងនោះដាតពីដើរហ្នឹងហើយនិយាយដើមគេចាក់រុកគេមួយថ្ងៃមួយថ្ងៃការងារអ្វីមិនធ្វើបកាតែផឹកហើយស៊ីរំច្រៀងលូនទៅណាលូនទៅនោះរកប្រយោជន៍រកកិច្ចការងារច្បាស់លាស់មិនមានទេ បើស៊ីបកែណាស់នឹងបើស៊ីហើយផឹកនេះបកែណាស់អើងាប់ទៅអូយមិនដឹងនៅធ្វើអីទេនៅមិនស្រួលដោយទាំងប្តីអញតាមតាស្អីគេនោះ ណាដោយតកូនអញតាមតាគាត់នោះអឺងាប់ទៅអាគាត់ណាឆ្កែអញមិនដែលបានដេកផងរសាហែងលូនទៅណេះលូនទៅនោះអឺគេណែគេបន់ឲ្យតែងាប់ហ្នឹងណាញោមញោមអើយអានឹងចឹងតើអានឹងមនុស្សពោះគេស្អប់ណាស់ចឹងយ៉ាងណាមិញយើងកុំធ្វើជាមនុស្សពោះកុំឲ្យគេស្អប់ណា រស់ឲ្យមានន័យរស់ឲ្យវាមានតម្លៃហោះមួយទៀតកម្រោះដោយកង្កែបកម្រោះដោយកង្កែបយ៉ាងម៉េចញោមនឹងកង្កែបជាធម្មតាវាសបាយណាខែភ្លៀងតូទឹមមកវាយំវាហូរវាកញ្ជ្រៀវវាច្រៀងលេងហ្នឹងហើយអោកអោកអូនអូនអូនអូនកដាលវាលស្រែហ្នឹងហើយ តាមតែអ្វីដែលវាចង់វាសបាយវាអត់គិតអីទេនឹងអត់អត់គិតអីទេឲ្យតែមានអីស៊ីវាស៊ីទៅមានភ្លៀងធ្លាក់មកវាសបាយអញ្ចឹងយ៉ាងណាមិញបើប្រៀបធៀបមកនឹងមនុស្សនឹងប្រៀបធៀបមកនឹងមនុស្សបើមនុស្សប្រភេទមនុស្សកែបអត់ធ្វើកិច្ចការងារអីទេណាញោមវាគិតតែ សបាយឥឡូវហ្នឹងមានអាស្អីវាមានអាធុងបាសអាធុងបាសតូចណាញោមហើយញោមអេឡានឲ្យម្ចាស់គេទៅយើងងាកមកនេះអស់យើងងាកមកនេះឲ្យម្ចាស់ម្ចាស់កម្មវិធីគាត់ទៅចុះយើងងាកមករកអាត្មាណាតែអញ្ចឹងអាត្មានិយាយខុសនិយាយខុសនិយាយឲ្យណាគេនិយាយឲ្យណាគេស្ដាប់និយាយឲ្យញោមនឹងស្ដាប់នឹងអញ្ចឹងងាកមករឿងយើងវិញមនុស្សប្រភេទមនុស្សកង្កែប អត់ចេះធ្វើអីទេរស់នៅ ជាមួយនឹងនរណាឲ្យនរនោះខ្វល់ចិត្តរស់នៅជាមួយនឹងនរណាឲ្យនរនោះនឹងពិបាករស់នៅជាមួយនរណានាំទុកនាំភ័យនាំភាពក្តៅកាហាអីហ្នឹងឲ្យគ្រួសារណែតិចតថាមានកិច្ចការងារអីប្រើទៅបយលទៅណែនាំទៅអានោះអត់ចេះធ្វើអីទាំងអស់ តែកុំថាមកវើយផឹកជាងក្រាអូខេអើតោះដាក់អាមានអាបាសតូចតូចនោះអូជ្រៀងពងភូមិនេះពីសំលេងវិញលឺតារាទៀតណាញោមញោមអើយអូអារឿងជ្រៀងអារឿងអីនោះប្រកែដូចកែបចឹងស្អីក៏វាអត់ចេះរកដែរចម្រោកក៏វាមិនចេះធ្វើដែរតែបើថាវាអោកអោកពេញវាស្រែនឹងប្រកែដល់តែពេលខែរៀងភ្លៀង ជំរកក៏គ្មាន ចំណីក៏មិនបានរត់ទុកហ្នឹងហើយហើយដល់តែពេលខែប្រាំងក្តាមគេមានកន្លែងនៅសត្វផ្សេងផ្សេងគេមានជំរករបស់គេហើយដល់ពេលកែបអត់ដែលចេះធ្វើជំរកខ្លួនឯងទេបើថាបើនៅដល់នៅមួយ ក្តាមហើយណាញោមបើនៅនៅជាមួយ ក្តាមហើយហ្នឹងហើយហើយនៅជាមួយក្តាមហ្នឹង អូដល់តែពេលគេរញីម្ដងម្ដងដឹងមិនទេញោមនិយាយពីរឿងកែបអញ្ចឹងអាត្មាអត់ធ្លាប់កើតជាងកែបទេណាអេវាជាតិមុនមិនដឹងទេតែឥឡូវជាតិនេះ មនុស្សទេតែគ្រាន់តែដឹងរឿងកែបដល់តែពេលគេរញីម្ដងដងណាញោមគេអូកអូកអូកអញ្ចឹង ទៅឲ្យមនុស្សយើងអ្នកស៊ីងកែបហ្មងអ្នកស៊ីងកែបនោះតែលឺអូកអូកទៅណាញោមណោះណាញោមណោះ នឹងហើយកាន់អាកវ៉ាទៅនឹងហើយសដៅអាកលែងរុនហ្នឹងអារុនហ្នឹងហើយយំមាញ់ហ្នឹងហើយរុនហ្នឹងហើយយកអាកវ៉ាហ្នឹង ទៅរុកឆាច់ទៅដល់បាតក្រោមមិនដោយតាកែបអីវាដោយអាក្តាមនោះមកដែរហើយក្តាម គ្នាអត់ដឹងអីសោះក្តាមឲ្យកែបនៅជាមួយសោះណាញោមណោះមានអីងាប់ទាំងក្តាមដែរគ្នាអត់មាន កំហុសអីសោះ នោះវេទនាទៅដល់អាស្លឹក7ដែរនោះមជូរក៏សាំងមជូរ7អីដែរនោះឃើញនាំគ្រោះនាំភ័យដល់គេយ៉ាងណាមិញប្រភេទមនុស្សកើតនឹងអញ្ចឹងដែរមកនៅជាមួយម៉ែនៅជាមួយឪនៅជាមួយ បងនៅជាមួយប្អូនណាកន្លែងគេឲ្យនៅហើយមិនចេះមិនសំសុខទេដើរទៅណាមានរឿងទៅនឹងខ្ចប់តលុយទុកបាំងឲ្យវាទៅហ្នឹងហើយចាំតែស្ដាប់ដំណឹងទៅវានាំគ្រោះនាំភ័យដល់បងដល់ប្អូន នឹងនាំបញ្ហាដល់សាច់ញាតិដល់សន្តានហ្នឹងហើយនឹងនេះសាច់ញាតិយើងខាងខាងអឺព្រៃផ្ចឹកណានឹងខាងលោកគ្រូចៅអធិការវត្តព្រៃផ្ចឹកណាជាប់ទេសនាហើយអត់បាន ទៅរយៈផ្ទះអត់បានទៅថ្វាយបង្គំអីទេ នៅលើក្រែបោកបោចនេះមានតែណាសម្រួលអេរិយាបត់ទៅញោមមកអ្នកនៅក្រោយចូលមក មកស្គាល់គ្នាយើងមក អ្នកមកក្រៅបើមិនតាន់បូជាធម៌ទេសនាទេបូជាមកហើយបូជាទេសនាហើយចាំអង្គុយស្ដាប់លោកអាត្មាទេសឲ្យស្ដាប់មកអ្នកខាងព្រៃផ្ចាក់នឹងអឺស្វែងគុំលោកល្អទៀតណាអឥឡូវហ្នឹងចូលមកដល់ធរយើងវិញឈប់រយៈតែអា ចឹងរឿងរឿងកែបមនុស្សកែបហ្នឹងអញ្ចឹងណាញោមនៅជាមួយម៉ែនៅជាមួយឪនៅជាមួយបងនៅជាមួយប្អូនហ្នឹងម៉ែឪអត់ដឹង អីសោះអានោះណែនាំឲ្យម៉ែស្គាល់បលិសដែរណ៎បងប្អូននេះអត់ដឹងអីសោះណែនាំឲ្យបងឲ្យប្អូនទៅស្គាល់បលិសដែរអាហ្នឹងមិនមែនទៅស្គាល់បលិសរាក់ទាក់រាប់អានទេនាំនាំឲ្យស្គាល់បលិសហ្នឹងឲ្យយកលុយឲ្យបងឲ្យបលិសហ្នឹងណា ហ្នឹងហើយតើធ្វើលិខិតស្នាមធ្វើកិច្ចសន្យាអីឲ្យនឹងឲ្យឈប់នៅអំពើខុសឆ្គំឆ្គងហ្នឹង បានតែប្រហែលខែទៀតហើយដល់ពេលម៉ែណាបងអស់លុយអស់កាក់រដីម្ដងហ្នឹងហើយដល់តែពេលអាដីហ្នឹងក៏អស់ដល់គូម្ដងដល់តែពេលអាគូអស់ណែតរបងតរប្អូនហ្នឹងគឺពិបាកមានតែមួយខ្សែស្រឡាយមួយវងតកូលហ្នឹងពិបាកដោយសារតែមនុស្សប្រភេទហ្នឹង ណាញោមញោមអើយណាបើសិនតែថាមើលតែដឹងថាម្ដងថាកូនកូនប្រភេទកូនកែបនឹងមកចាប់កំណត់ឯងអាចតម្លាក់ចោលតម្លាក់ទៅអេលោកនេះនិយាយអាក្រក់ម្ល៉េះថាលេងទេញោមមានណាគេទៅដឹងទេណោះញោមណោះបើដឹងមុននោះកាច់កកចោលវត្តហើយតែមិនដឹងអត់ដឹងទេបើរឿងទឹកចិត្តម៉ែរឿងទឹកចិត្តឪហ្នឹង ទោះល្អអាក្រក់ខ្មៅសខ្វាក់ខ្វន់ខ្វងថ្លង់គោក៏ដោយចិញ្ចឹមតតរស់ហ្នឹងហើយចិញ្ចឹមតតរស់ហ្នឹងនេះទឹកចិត្តឪពុកទឹកចិត្តម្ដាយគ្រាន់តែអាត្មាចង់និយាយថា កើតមកជាមនុស្សហ្នឹងកុំស្លាប់ដោយពស់គំរោះដោយកង្កែបហ្នឹងហើយមិនល្អទេព្រោះយើងនឹងជាមនុស្សមិនមែនជាសត្វទេ យើងជាមនុស្សមនុស្សមកពីបល័យថាម្នាក់នឹងនឹងម្នាក់ប្រែតែចិត្តឧស្សៈនឹងប្រែតែខ្ពងខ្ពស់នឹងគឺប្រភេទសัตว์ដែលមានសัตว์ចិត្តនឹងឯងខ្ពងខ្ពស់សម្រាប់គិតសម្រាប់ពិចារណា មានធម្មសញ្ញា ដឹងខុសដឹងត្រូវដឹងរយៈដឹងជ្រៅដឹងបុណ្យដឹងបាបដឹងគុណដឹងទោសដឹងបងដឹងប្អូន ហ្នឹងហ្នឹងបានហៅថាមនុស្សហើយបើសិនតែថាយើងមកកើតជាមនុស្សហើយល្ងឹតសូនឈឹងរស់នៅក្រោមដំបូលមេឃតែមួយក៏ប៉ុន្តែ យើងមានការប្រព្រឹត្តហ្នឹងខុសគេហ្នឹងឥឡូវប៉ុណ្ណឹងឯណាញោមយើងជួបយើងឃើញយើងដឹងយើងឮនៅក្នុងសម័យបច្ចុប្បន្នកាលនេះអានឹងថាប៉ុនយើងវកសាង និងសន្សំមកឧបតិ ឬក៏កតិសម្បត្តិរបស់យើងមកកើតលើទឹកដីមួយហ្នឹងចំពេលហ្នឹងរស់នៅប៉ុណ្ណឹងវាជាបុណ្យរបស់យើងបានមកអញ្ចឹងណាញោមណាញោមអញ្ចឹងយើង រស់នៅប៉ុណ្ណឹងប្រសើរហើយនឹងប្រសើរហើយនៅផឹកតិចតិចនៅញៀនឆ្នាំតិចតិចនៅឈួតតិចតិចនឹងប៉ុណ្ណឹងតិចទៀតឈួតលើនឹងទៀតណាញោមញោមអើយ តិចទៀតឈួតជាងនឹងទៀតណាហ្នឹងឆ្លងទៅខាងចុង នៃសាសនាព្រះសម្មាសម្ពុទ្ធនៅចុងសាសនាគ្រប់5000ព្រះវសានៃសាសនាព្រះសម្មាសម្ពុទ្ធដល់កັບមួយឈ្មោះថាសទ្ធន្តរកັບនឹងសទ្ធន្តរកັບទៅដល់ពេលនោះមនុស្សយើងលែងមានធម្មសញ្ញាហើយហេតុ3នឹងកើតឡើងបើហេតុ3នឹងកើតឡើងហេតុទី1នឹងគឺមនុស្សគ្មានធម្មសញ្ញា លែងដឹងគុណពុកលែងដឹងគុណម៉ែលែងដឹងគុណឪបងប្អូនលែងស្គាល់គ្នាឪពុកម្ដាយយាយតាកូនចៅលែងគោរពគ្នាហើយញោមអើយញោមដែលឃើញសัตว์ឆ្កែអើយើងកុំថាឆ្កែវាអាក្រក់ពេកសัตว์សំណក់ណាញោមណោះអឺសัตว์សំណក់ញោមស្គាល់ទេសัตว์សំណក់ធ្លាប់ស៊ីសាច់វាទៀតនោះអ្នកខ្លាំង ហ្នឹងហើយអញ្ចឹងសណៈសណៈវាដែរស្គាល់ស្គាល់បុណ្យស្គាល់បាបស្គាល់គុណស្គាល់ទោសស្គាល់ម៉ែស្គាល់ឪដែរអត់ទេតែពេញកលាស់ពេញកមុំសម្លឹងឲ្យតែញីអត់ខ្វល់ថាម៉ែទេអត់ខ្វល់ថាឪទេអានឹងប្រភេទសត្វទេរិឆាននិយាយត្រង់ត្រង់ហេកុំថាអាត្មានឹងនិយាយអីអីពាក្យអក្រក់អក្រីអីជ្រៅអីអត់ទេ មន់ក៏ដោយគោក៏ដោយឲ្យតែប្រភេទសត្វតិរិឆានវាអត់ដឹងម៉ែដឹងឪអត់ដឹងក្រមសិលធម៌វិជាជីវៈក្នុងការរស់នៅទេអញ្ចឹងមនុស្សយើងនៅ ខាងចុងនៃសាសនា គ្រប់5000ព្រះវសាគឺលែងដឹង គុណលែងដឹងទោសលែងដឹងឪពុកលែងដឹងម្ដាយនឹងកូនចៅលែង ដឹងចៅដឹងយាយដឹងតាហើយអាចនឹងបំពេញនឹងប្រព្រឹត្តអនាចារផ្សេងផ្សេងជាមួយ នឹងគ្នាផងឥឡូវនឹងមានតិចតិចណាញោមណាញោមអើយអាហ្នឹងប៉ុនយើងមានមានតិចតិចហេតុអីបានថាថាមានតិចតិចមិនក៏តិគុណឯងមិនថាអត់ត្មងទៅបើអត់ដែលឃើញផងឥឡូវអាត្មាប្រាប់ឥឡូវនឹងមានតិចតិចមិនម៉េចរាល់ថ្ងៃប្រពន្ធមានតែមួយឯង តែគាត់ថាស្រីមិនបាច់រាប់ទេណោះញោមណោះណោះញោមណោះហ្នឹងចេះកណាទៅយើងអត់ដឹងទេយើងនិយាយចោលទៅអប្តីមានតែមួយទេក៏តែសង្សារមិនដឹងប្រមាណអីទេអាតាមអាខ្វេះសបុកអីគេនោះណោះញោមណោះលោកមិនសូវចេះអង់គ្លេសអីចឹងហើយហ្នឹងសង្សារមានច្រើនប្តីមានតែមួយទេប្រពន្ធមានតែមួយក៏ប៉ុន្តែស្រីអាច្រើន ដើរបកើតកូនចោលនេះមួយនោះពីរនេះមួយនោះពីរដល់ទៅកូនវាពេញកមុំកូនវាពេញរូបពេញរាងជួនកាលឪហ្នឹងដើរទៅចំញ៉ែតាកូនខ្លួនឯងទៀតឃើញទេញោមឃើញទេអាហ្នឹងតិចតិចហ្នឹងតិចតិចដល់ទៅទៅខាងចុងនៃសាសនានោះនឹងបានលែងស្គាល់គ្នាណាឲ្យតែធំឲ្យតែពេញរូបពេញរាងល្មមស្នេហា រួមសង្វាស់ជាមួយនឹងគ្នា បានបលាំបកូវដូចសត្វតិរិឆានអញ្ចឹងនឹងហើយនៅខាងចុង នៃសាសនា របស់ព្រះសម្មាសម្ពុទ្ធមនុស្សយើងពេលណា ដែលបុណ្យនៅតិចទៅកើតអាកលែងសទ្ធន្តរកັບហ្នឹងគឺអញ្ចឹងឯងអរណាញោមហើយអាយុត្រឹម5ឆ្នាំអាយុត្រឹម5ឆ្នាំរៀបចំអាពាហ៍ពិពាហ៍រៀបថារៀបការ តែមិនដឹងថាការដូចសពថ្ងៃដែរឬអត់ទេណាហ្នឹងហើយ5ឆ្នាំ ការមាន ប្តីមានប្រពន្ធមានកូនអីចឹង10ឆ្នាំ10 10 10ឆ្នាំហ្នឹងក៏ស្លាប់ទៅឥឡូវយើងនឹងចុះពី100មកដល់7 74 75អីហ្នឹងទៅហើយណាហើយខ្លះក៏មិនបានដែរហ្នឹងហើយនឹងប្រការមួយប្រការទី2ហ្នឹងគឺជួបគ្នាស្អប់ជួបគ្នាស្អប់ អាហ្នឹងទៅដល់ខាងចុងនៃសាសនាហ្នឹងណាជួបគ្នាស្អប់ឲ្យតែជួបមុខគ្នាហ្នឹងគឺថាស្អប់ទៅហ្មងមិនដែលស្គាល់គ្នាមិនដែលអត់ដូចពីដើមទេហើយយើងនិយាយថាពីដើមមកមុនមុនហ្នឹងទៀតណាមុនអាត្មាកើតកាលអាត្មានៅលើចុងឈើហើយមិនដឹងនៅឯណានោះណា សម័យលោកពត សម័យអីឬក៏ក្រោយ ពី សម័យលោកពតមកវិញមកហ្នឹងចាស់ចាស់ពេលឃើញគ្នាបរទេសកាត់ស្រុកមួយពិភពមួយយប់ប្រលប់ហៅគ្នាដេកហៅគ្នានឹងអាស្រ័យនឹងហៅគ្នាអីសម្រាកសម្រានកុំអត់តែឃើញហៅដល់ទៅពេលឥឡូវមើលញោម ខូចម៉ូតូខូចកង់ដើរយប់ដើរប្រលប់អីហ្នឹងអូមិនដឹងអាណាមកពីណាសង្ស័យដាច់យប់ឬចោល500ពីណាទេគិតអាក្រក់លើគ្នាអីមែនទេហ្នឹងហើយគ្រោះថ្នាក់អន្តរាយអីហ្នឹងតិចតែតាហ៊ានមើលគ្នាអត់អត់មើលផងហើយឥឡូវហ្នឹងអ្នកលក់អ្នកដូរតាមសិក្លោរម៉ោអីហ្នឹងអត់អាចចេះតែដើរដេកដើរ ពួនបានទេតលតរវត្តរអារាមហើយចំវត្តខ្លះនឹងបិទទៀតមិនអោយដេកមិនអោយពួនទៀតដេកតាមចិញ្ចើមថ្នល់ទៅហ្នឹងហើយអត់ដូចពីដើមទេ អាហ្នឹងតិចតិចមែនទេញោមហ្នឹងតិចតិចហើយដល់ទៅពេលមកសម័យសង្គមយើង បច្ចុប្បន្ននេះក៏និយាយថាសង្គមនិយាយទៅនាំខុសនិយាយថាឥឡូវមនុស្សបច្ចុប្បន្ននេះវាមិនតាន់ទៅដល់ចុងសាសនាផងគាត់សម័យនេះឃើញគ្នា អត់ស្គាល់គ្នាណាញោមអូណូមើលអាណូណាអានោះដូចឌឺដល់ណាមុខដូចឌឺដល់មិនដឹងគេមើលគ្នាឯណា ដឹងគេចោលភ្នែកទៅឯណាផងមែនទេគាត់តែលេងម៉ូតសក់គ្រាន់តែលេងខោលេងអាវសម្លៀកបំពាក់តែងខ្លួនឯងតិចហ្នឹងអូអានោះដូចហំណាចាំមើលយប់ហ្នឹងរឿងហ្មងអឺវាទៅជាអញ្ចឹងអញ្ចឹងហើយបានសម័យបច្ចុប្បន្ននេះ មិនសូវស្រឡាញ់គ្នាមិនសូវចេះរាប់អានគ្នាវាតលតែអ្នកនឹងស្និទ្ធណាស់តលតែអ្នកនឹងស្គាល់គ្នាច្បាស់ណាស់អាស្គាល់ច្បាស់ហើយជួនកាលនៅឆ្លោះគ្នាទៀតណាញោមមែនទេបងប្អូនជាដូនមួយ នៅ ឆ្ងាយពីគ្នាបន្តិចជួនកាលវាយគ្នាដែរណាអានឹងយើងយើងយើងនិយាយសង្ខេបខ្លីមកថានឹងនៅ តិចតិចតែដល់ពេលនៅក្នុង សម័យខាងចុងនៃ សាសនាព្រះសម្មាសម្ពុទ្ធនឹងកន្លង ផុតទៅនោះនៅខាងចុង នៃសាសនាព្រះអង្គនោះហៅថាសទ្ធន្តរកັບនឹងមនុស្សឃើញគ្នាគឺស្អប់តែម្ដងឃើញស្អប់ឃើញ ក្រើតថ្មិញ ដាក់គ្នាមកអត់ស្រឡាញ់គ្នាអត់រាក់ទាក់គ្នាអត់រាប់អានគ្នាទេចំណុចទី3បន្ទាប់អំពីអាការកាប់គ្នានឹងណា ចំណុចទី3ក្រអមបន្ទាប់ពីការស្អប់គ្នាចំណុចទី3កាប់គ្នា សម្លាប់គ្នា អ្នកណាឈ្នះអ្នកនឹងជា ស្ដាច់ត្រាញ់ហើយ គេគោរពគេស្ញប់ស្ញែងគេកោតខ្លាចហ្នឹងក៏ទៅដល់សម័យនោះមនុស្សស្អប់គ្នា បន្ទាប់ពីស្អប់គ្នា គឺកាប់គឺសម្លាប់គ្នាភ័យឯងញោមញោមអើយបើទៅកើតកន្លែងហ្នឹងញោមខ្លាចទេចោះធ្វើម៉េចកុំឲ្យយើងទៅកើតកន្លែងហ្នឹងយើងធ្វើម៉េច ដល់ពេលនោះមនុស្សកាប់មនុស្សសម្លាប់មនុស្សបៀតបៀនគ្នាបង្ហូរឈាមទៅជាស្ទឹងអត់ដឹងល្អអត់ដឹងអាក្រក់សីលធម៌គុណធម៌នឹងធ្លាក់ចុះពេលនោះឯងក៏មានមនុស្សចិត្តបន់ហៅថាមនុស្សមានបន់ហាក់បីដូចជាទេវតាមកប្រោសមកព្រំបានមកទូលមាន ព្រៀនប្រដៅនៅមនុស្សទាំងឡាយណា ដែលជួបភ័យហើយរត់គេចអំពីភ័យប្រាប់ ទូលមានព្រានបដៅថា ដើម្បីឲ្យកិច្ចផុតមនុស្សមានតែមានមនុស្សត្រូវមានមេត្តា មានសិលមានការឲ្យទានមនុស្សយើងកាលណាដែលមានសិលមានសិលធម៌លែងកាប់លែងសម្លាប់ហើយមនុស្សរាល់ថ្ងៃដែលអត់សិលធម៌នឹងតើបានចេះតែឆ្លោះគ្នា មនុស្សព្រោះតអត់សិលធម៌អញ្ចឹងតើបានរាល់ថ្ងៃចេះតែក្បត់ប្តីក្បត់ប្រពន្ធកាលណាដែលក្បត់គ្នាហើយចូលផ្ទះមានរឿងមានបញ្ហា ជេរផ្ទៃផ្ដាសាអំពើហិង្សាកັບចាក់បោកប្រត់ប្រាស់របស់ នេះរបស់នោះជាដើមអញ្ចឹងទៅព្រោះតែអត់សិលធម៌ហើយប្រសិនបើមនុស្សយើងមានសិលធម៌ហើយរស់នៅ ក្នុង គ្រួសារក៏បាន សុខក្នុងភូមិក៏បានស្រុកអក៏បានសុខក្នុងស្រុកក៏បានសុខព្រមទាំងប្រទេស ជាតិទាំងមូលពិភពលោកទាំងមូលក៏បានសុខដែរឲ្យតែមានសិលតើណែញោមតើណែ នឹងមិនបាច់ថាសិលនឹងសិលអីទេព្រោះតែកុំច្រឡំថាសិលនឹងសិល2ណាមិនមែនសិល2ទេសិលគឺសិលសិលដែលញោមសូត្ររាល់ថ្ងៃហ្នឹងបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិណូហ្នឹងហើយកិរិយាមិនកាប់មិនសម្លាប់មិនបៀតបៀនជីវិតឲ្យធ្លាក់ចុះហ្នឹងឃើញទេបានសុខហើយ ឥឡូវត្រឡប់មកវិញចឹងពេលនោះមាន មនុស្សមានបនគេបានមកប្រាប់ថាបើអ្នកឯងចង់កិច្ចពីកន្លែងនោះ យើងត្រូវរក្សាសិលនឹងឲ្យទៀនអញ្ចឹងការឲ្យទៀនក៏ឈ្មោះថាចងមិត្តភាពចងមិត្តចងការស្រឡាញ់ចងការក្តីសន្តោសសង្គ្រោះណាមនុស្សយើងកាលតែឲ្យរឿយរឿយស្រឡាញ់គ្នាដែរតើណោះញោមណោះមានចិត្តល្អមានចិត្តទូលទុននឹងរាប់រកគ្នា ហ្នឹងហើយអញ្ចឹងយើងទាំងអស់គ្នា បើភ័យបើតក់ស្លុតមិនចង់ទៅកើតកន្លែងនោះឥឡូវហ្នឹងយើងអត់តាន់ទៅដល់នេះឥឡូវយើងវាយើងយើងមិនតាន់ទៅដល់ហើយយើងក៏អត់ចង់ទៅដែរអញ្ចឹងយើងធ្វើម៉េចញោមយើងធ្វើម៉េចត្រូវមានសិលនិងត្រូវឲ្យទានណាញោមលឺឯញោម អេហើយក៏ចាំមិនអេកំអានធ្វើគុណចាំដល់ចិត្តនងមកទៅធ្វើឲ្យងាប់ទៅទៅទេវតាមកមែនទេគេធ្វើតាំងពីជាតិណាមុនណោធ្វើជាតិមុនមុនមុនមិនខ្លះនោះមកដល់ពេលនេះយើងធ្វើបន្តទៀតចឹងទៅអ្នកស្លាប់ទៅមិនបាច់មកកើតទេអាកលៃសទ្ធន្តរៈកັບនឹងកំកើតនោះទៅសំកាំងនៅទេវតាទេវលោកសិនទៅចាំដល់ប្រពុតព្រះព្រះសិអាមេត្រីព្រះអង្គមកត្រាស់ដឹងហើយចាំមកកើត ហ្នឹងហើយតន់ព្រះសិអាមេត្រី ទៅ សម្រេចធរជន់ខ្ពស់ទៅព្រះនិព្វានអស់ទៅមិនគុំសាធុទៅនិព្វានអស់ទៅអូយាយយាយខាងនេះអត់ទៅទេទៅទេនៅជាមួយ លោកតាទូចនៅវត្តទេចឹកទៅណាទេនិព្វានស្អីយាយយាយខាងនេះអត់ទៅទេអ្នកក្រាំងទៅចោមកណាត់នោះមិញទៅហើយណោះហ្នឹងហើយ អញ្ចឹងយើងខំប្រឹងធ្វើបន់ធ្វើទានមិនថាអតីតជាតិមុនឬក៏បច្ចុប្បន្ននេះទេយើងធ្វើទៅកុំឲ្យយើងទៅកើតកលែងនងណាញោមណាអនុមោទនីនឹងអាត្មានិយាយអំពីរឿងមនុស្សហ្នឹងហើយមនុស្សហើយពាក្យថាមនុស្សមួយម៉ាត់ហ្នឹងល្អប្រសើរលើពពួកសត្វទាំងឡាយ ណាយើងកើតជាមនុស្សនោះទោះយ៉ាងម៉េចក៏នៅតែល្អជាងសត្វដែរពេលខ្លះក្របន្តិចមែនខ្វះទ្រពបន្តិចមែនពណ៌សម្បុរមិនស្អាតបន្តិចមែនអវយវៈនឹងមិនល្អបន្តិចក៏ពិតមែនក៏ប៉ុន្តែបើសិនជាយើងទុកយើងលំបាកយើងមានមនុស្សដូចគ្នានឹងសម្រាប់យកអាសា ជួយមើលថែបីបាច់ ឈឺក្បាលវិលមុខចុកពោះមានប្តីមានប្រពន្ធមានកូនប្រុសមានកូនស្រីមានសាច់ញាតិនឹងឯងជួយមើលជួយថែតែបើផ្លាត់ទៅកើតជាសត្វទេរិឆានឈឺក្បាលវិលមុខចុកពោះអត់មាននរណាមើលថែទេពេលដេកមនុស្សមានពូកមានមុំមានខ្នើយមានម៉ាស៊ីនត្រជាក់យ៉ាងអន់ក៏មានកង្ហាល់ដែរតែសត្វទេរិឆានពេលទុកពេលលំបាកកន្លែងដេកក៏គ្មានដែរដេកនៅដី ខែលងាគ្មានមុង ខែលងាគ្មានភួយឈឺក្បាលគ្មាននរណាទៅទិញថ្នាំឲ្យទេហ្នឹងគឺទៅតាមយថាកម្មមនុស្សយើងមានការងារមានកិច្ចការធ្វើមានប្រាក់ខែស៊ីគេស្ដីបន្ទោសគេស្ដី គេថាគេជេរបចោលតិចតួចយើងថាលំបាកណាស់តែបើយើងកើតជាសត្វទេរិឆានយើងមើលគោត្រូវគេភ្ជួរគេវាយគេដំគេច្រំគេធាក់គេចាក់អស់កម្លាំងកំហែងប្រើលែងបានចូលការ៉ាស់បដ ாய் អីចូលការ៉ាប្រហែលតែចូលចាក់សាំងហ្នឹងចូលកន្លែងគេកាប់គេសម្លាប់ផ្លះយកសាច់លក់ទៀតឃើញណាឃើញណាញោមឃើញណានឹងអញ្ចឹងការជាសត្វនឹងគឺលំបាកវាមិនដូចជាមនុស្សដែលមានធម្មសញ្ញា ដឹងខុសដឹងត្រូវដឹងគុណដឹងទោសដឹងធរៈកិច្ចនិងដឹងនឹងមានកតញ្ញូការដឹងគុណកតវិធីការតបស្នងជាដើមអញ្ចឹងទៅ ហ្នឹងហើយអញ្ចឹងបានកើតមកជាមនុស្សល្អហើយកុំឲ្យផ្លាត់សតិនិងការធ្វើដំណើរនៅក្នុងជាតិកលោកខាងមុខនឹងទៅដោយតទេនឹងក៏មកល្ងិតហើយទៅវិញល្ងិតទៀតនឹងមកល្ងិតសុំឲ្យទៅវិញភ្លឺឬក៏មកភ្លឺទៅវិញក៏ភ្លឺដែរនឹងអាត្មាលើកឡើងរឿងរ៉ាវនឹងមកដោយបញ្ជាក់ ជូនញាតិញោមពុទ្ធបរិស័ទកូនចៅ ប្រុសស្រីទាំងអស់ឲ្យបាន ស្ដាប់ទាំងអស់គ្នា ជាពិសេសដូចក្រុមគ្រួសារញោមថ្ងៃនេះ មានប្អូនប្រុសសុគាដែលមានអឺគ្រោះថ្នាក់ណាមានគ្រោះថ្នាក់រហូត បណ្ដាលឲ្យស្លាប់នឹងអាត្មាក៏ក៏ចូលរួមក៏តក់ស្លុតក៏ភ័យព្រួយ មិនថាតែគ្រួសារញោមទេសំបីតែបងប្អូន ថ្មក៏ដោយសម័យបច្ចុប្បន្ននេះ ដឹងហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃសៅរ៍ថ្ងៃអាទិត្យមិនដឹងថាប្អូនចេញទៅណាខ្លះមិនដឹងថាបងចេញទៅណាខ្លះនឹងមិនដឹងទៅជ្រៀងកន្លែងណាមិនដឹងទៅផឹកស៊ីកន្លែងណាមកវិញស្វឹងឬអត់ដឹងដើរដឹងដេកឯណុងឬក៏ជិះម៉ូតូមកភ័យណាញោមភ័យចាស់ញោមញោមញោមញោមក្អាត់ណាឈ្មោះគាត់អញ្ចឹងណាញោម ខ្ញុំហ្នឹងខ្ញុំក្អាត់ហ្នឹងពេលដែលកូន ទៅណាបាត់ថ្ងៃសៅរ៍អាទិត្យមានភ័យឯងខ្ញុំភ័យឯងភ័យណាអាឯងស៊ីផឹកខ្លួនឯងសោះឲ្យឪម៉ែភ័យដែរណោះគេមិនឲ្យភ័យទេក៏មិនតែម៉ែណាឪណាបកើតមកឈាមហូរទាំងថ្លុកឪនេះពេលម៉ែពោពោះនេះខំប្រឹងរែកពុន ធ្វើការថ្ងៃក្តៅឈឺជាលងាកំសត់លំបាកតោកញ៉ាក់មិនសែមិនសំលុយដើម្បីតកូនដល់ទៅកូនធំឡើងពេញរូបពេញរាងគួរឲ្យគួយគុណគួរឲ្យពេចពិលរមិលមើលហើយសាកសមល្មមស្រឡាញ់ហើយ ពេលដែលកូនចេញដើរទៅណាទៅណីរឿងអីមិនភ័យណោះញោមណោះ ដឹងវានៅផ្ទះជួលមិនដឹងវាទៅផឹកឯណាឬវាដើរលេងឯណា ឬក៏វាធ្វើកិច្ចការអីជីកមកឡានស្ទះអត់ឡានលឿនលឿនកូនអញល្មិច ល្មាទៅហើយទេណចេះថាទៅយើងអត់កូនផងតែគាត់ច្បាស់យើងអញ្ចឹងហើយណហ្នឹងហើយអញ្ចឹងយើងធ្វើជាកូនយើងធ្វើជាជាកូនល្អក៏បីតែនឹកដល់ចិត្តឪពុកនឹកដល់ចិត្តម្ដាយ យកសតិទៅជាមួយយកសម្បជញ្ញៈហ្នឹងទៅជាមួយឲ្យដូចជាម៉ែឪហ្នឹងទៅជាមួយយើងចាំប្រាប់ចាំប្រងតម្រង់ទិសឲ្យយើងដើរកន្លែងណាគួរទៅចាំទៅកន្លែងណាមិនគួរទៅទេអានឹងក៏មិនគួរបីទៅដែរនេះបានឈ្មោះថាជាមនុស្សរស់នៅប្រសើរកើតមកល្អនៅដោយគុណធម៌ទោះទៅទីឆ្ងាយក៏គេអាណិតគេស្រឡាញ់ ចឹងបានពពុទ្ធព្រះអង្គសម្ដែងថាអ្នកដែលដឹងគុណអ្នកដែលស្ដាប់ នៅពាក្យទូនមានព្រៀនបដៅរបស់ឪពុកម្ដាយមិនសយុទ្ធចុះទៅទីកន្លែងណាទេវតាតាមតាថែរសាអានឹងកូនកូនស្ដាប់ទៅម៉ែឪប្រាប់ថាកូនកំដៅសុកបាត់ហ៎កូននឹងឯងកុំទៅបង្ក គ្រោះរបួសស្នាមដល់នរណាណានឹងពាក្យទេវតាពាក្យព្រះ ពាក្យព្រំតាមស្រោចស្រង់យើងឲ្យយើងរួចផុតពីទុក្ខតែកូនខ្លះអើយសម័យនេះហើយអើតែចេញតែអញ្ចឹងអត់ជួយងាប់ហើយញោមអើយញោមអើយហ្នឹងអព្យាស្រ័យអភ័យទោសផង ពេលខ្លះនោះនិយាយចាជ្រុលមាត់ណាញោមខុសតោះអីយ៉ាងណាខន្តីអភ័យទោសផងនិយាយទៅដើម្បីឲ្យបាន សតិឲ្យស្មារតីវានៅ ក្នុងខ្លួនគ្រប់គ្នាហើយដល់ពេលអញ្ចឹងមើលយើងសោកស្ដាយណាអត់មានត្រឡប់មកវិញបានទេមែនទេពូមីងនឹងអត់បានមកវិញទេវាមានតែស្នាមទំនុកមួយថាស្ដាយសំណោះហ่ะអាណិតណាវាមានតែប៉ុណ្ណឹងតែมันអាចវិលបកក្រោយវិញបានទេហ្នឹងហើយអញ្ចឹងកូនកូនទាំងអស់គ្នា យើងត្រូវនៅជាមួយពុក នៅជាមួយម៉ែបានយូរ ឲ្យបានមើលថែគាត់តបស្នងសងគុណគាត់ខ្លះហ្នឹងហើយអញ្ចឹងមកចូលរួមប្រហែលប៉ុណ្ណឹងទេហើយបុណ្យកុសល ក្នុងថ្ងៃនេះយ៉ាងណាយ៉ាងណាអីចាំព្រឹកស្អែកឲ្យលោកអាចារ្យក៏ដឹកនាំបំពេញកិច្ចកម្មវិធីតក្កិណានុបទានតាមកិច្ចបែបណានឹងលោកអាចារ្យចាំដឹកនាំចាស់អាត្មាអត់ចាំបាច់ពយលអីទេព្រោះ កាលណាដែលទេសតនុតកណានុបទាននុបទានវាច្រើនរយខ្សែអត្តពេកទៅហើយអញ្ចឹងកុំអោយអ្នកស្ដាប់តាមវិទ្យុទៅគេធុញគេត្រន់គេណាប៉ុណ្ណានឹងអញ្ចឹងការលើកឡើងសំដែងពធទេសនា មានមកប្រមាណប៉ុណ្ណេះក៏សំលមមតាមកាលវេលានឹងបញ្ចប់មុននឹងបញ្ចប់ក៏សូមបំលែប្រមុំពូតផ្ដុំនៅកងការមហាកុសលដែលកើតអំពីធម្មទាននិងអមិសទានដែលលោកឪពុកអ្នកម្ដាយបងប្អូនសាច់ញាតិសាលោហិតមិត្តសម្លាញ់លោកយាយលោកតាបានធ្វើក្នុងថ្ងៃនេះសូមឧទ្ទិសជូនចំពោះប្អូនប្រុសវឿនសុគាដែលលោកបាន ចែកឋានទៅកាន់លោកខាងមុខហើយនោះក្រែងជាកតិការធ្វើដំណើរកើតក្នុងទីពំសំរុំយ៉ាងណាសូមបុណ្យកសលជួយយឹតយង ជ្រងលោកឲ្យបានកើតក្នុងទីដ៏ខ្ពង់ខ្ពស់និងសូមជូនបុណ្យជូនកសល ដល់យាយដល់តា ស្ដាប់ពធទេសនាសូមឲ្យបាន សម្បត្តិបញ្ញាសមាទិដ្ឋិរួចចាក់ទុកគ្រប់គ្នាណាទានណាអនុមោទនីពធទេសនាក៏សន្មត់បញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំង